ហើយបើលេងមកឃើញកំភៃចាប់បងការពារអានេះតែខ្វល់ទៅអីស្អីបកាយប្រច័នបកាយរឿងអញ្ចឹងហ៎កុំខ្វល់ច្រើនពេកនិយាយធំបងស្អប់មនុស្សស្រីណាមុខចាស់ចាស់ដូចប្រពន្ធបងណាអាប្រេចងាយហ៊ានថាយើងមុខចាស់ផងហ៎លីនលីនចង់ធ្វើអីបងនឹងកុំធ្វើអីបងណាលីនបងសំបងលីនមករ៉ាលីនលីនកុំធ្វើអីបងណាលីនលីនលីនកុំធ្វើពួកយើងណាលីនណាពួកយើងស្រ័យគ្នាខ្លាំងណាលីន ខ្ញុំសុំបងណាលិនណាបាត់បាត់មែនលិនអឺយល់ព្រមមកគេខ្លាចជប៉ុនបងម្នាក់ទៀតទៅណាលិនណាកុំធ្វើអីបងណាលិនណាបងសុំបងបាត់បាត់ទាំងអស់គ្នាណារ៉េនេះលិនណាថ្ងៃហ្នឹងនេះឯងត្រូវតែស្លាប់អត់លិនលិនអត់ទេនឹងស្រីចង្រៃអើ ទេលីនលីនលីនកុំធ្វើឲ្យបងណាលីនលីនកុំណាលីនលីនងាប់ទៅពួកមីប្រពន្ធចាស់លីន បើសិនជាលេងលេងមានអាការៈម្ចាស់ទៀតស្រួលនឹងខ្ញុំនោះនៅជាមួយនឹងគ្នាដែលគ្នាសម្ពាធមិនចាំបាច់លួចលាក់អីទៀតល្អខ្លាំងណាស់លីនគិតយ៉ាងម៉េចនៅតែគិតអត់យល់មកអង្គុយអូនព្រមសាអញ បងចង់និយាយមកនឹងមួយគឺរីណាចង់សុំអាស័កនៅនឹងមួយទៀតរ៉េរ៉េនិយាយលេងបងនិយាយមែនតាដោយសារខុនដូរីណាកំពុងជួសជុលហើយហើយចឹងហើយអ្នកមានកន្លែងស្នាក់នៅហ្នឹងបានមកសុំពួកយើងស្នាក់នៅមួយរយៈហ្នឹងហើយជាមិត្តភក្តិគ្នាហើយមានតាំងងារច្រើនទៅធ្វើមួយគ្នាទៀតចឹងបងបាក់ប្រកែកដែរ កុំភ្លេចបណ្ដាំមាក់បណ្ដាំគ្រូទាយត្រូវតែស្ងប់អារម្មណ៍សិនណាលីនហើយកុំលុះឡាយត្រូវនិយាយតាមសម្រួលបងនិយាយម្ដងទៀតបានអត់អូនស្ដាប់អត់សូវច្បាស់គឺអញ្ចាលីនរីណា គេសុំមកស្នាក់នៅតែយើងមួយរយៈ ដោយសារខុនដូគេជួសជុលហើយបងបាក់បកាយដោយសារមិត្តភ័ក្តិមួយគ្នាហើយក៏មានការងារធ្វើច្រើនមួយគ្នាតែចេញចូលផ្ទះយើងច្រើនទៀតអញ្ចឹងអានេះក៏ចាំបាច់បារម្ភនឹងឆ្លងមេរោគដែរដោយសារឲ្យឌីណាមកនៅនឹងស្រាប់ហ្មងបងធ្វើទៅដើម្បីតែការងារមែនណាហើយចើលីណានឹងមិនបានជ្រើសយកផ្ទះយើងអញ្ចឹងអត់មានបងប្អូនសាច់ញាតិអីសោះហ្មងហ៎មានតាប៉ុន្តែបងប្អូនសាច់ញាតិនៅខេត្តអញ្ចឹងហើយបានត្រូវមកពឹងពាក់យើងហ្នឹងណា ហើយនៅមួយបងក៏គិតថាវាស្រួលមួយយ៉ាងដែរដែលសារយើងមិនបាច់ខ្លាចឆ្លងរោគហើយដែលសាររីណាចិញ្ចោតែយើងញឹកញាប់អញ្ចឹងបងគិតថាបើនៅនឹងមួយរយៈបងទៅក៏វាងាយស្រួលដែរកុំឲ្យបាក់ចិញ្ចោអញ្ចឹងនេះចង់មកនៅផ្ទះទៀតលីនលីនចិត្តតិចឯងមានដំណំមួយឆ្នាំពេញឯងត្រូវតែចិត្តតិចអើយចិត្តទុំតិចណាលីនអត់អីឲ្យតែរឿងការងារមែនអត់អីចាំស្អែកចាំអូនចុះទៅរៀបបន្ទប់ទុកឲ្យ អរគុណណាលីនបងទូចិត្តខ្លាំងនេះស្មានតាណាអត់ព្រមឲ្យខឹងបងតាខឹងអីរឿងការងារតាត្រូវអញទៅអញ្ចឹងបងព្រមសក់ខ្លួនឯងហ្នឹងព្រមសក់ខ្លួនឯងអាសួរសិនណាចាំតែគេហ្នឹង មើលរ៉េយ៉ាត់លិនមកឃើញឃើញអីឃើញទៅមើលខ្វល់ទេសំខាន់បងស្រឡាញ់រីណាទេអត់មានមកថើប៉ះពាល់រីណាណាបើហ៊ានតែប៉ះពាល់រីណាតែបន្តិចមានរឿងធំមកខ្ញុំរ៉េរ៉េឈួតអីណាកុំមកនិយាយលេងមួយអូនណាហើយស្អីចឹងហើយ មាននិយាយលេងទេខ្ញុំនិយាយមែនខ្ញុំស្រឡាញ់យើងណាស់ហើយខ្ញុំនឹងយកគេមកធ្វើពុនទៀតបានយ៉ាស្ដាប់ខ្ញុំចាញ់ខ្ញុំលេងចោលខ្ញុំជាស្ដេចប្រុនក្នុងផ្ទះហ្នឹងខ្ញុំចង់ធ្វើអីក៏បានដែរតើរីណាតើទុកយើងវិញ នេះស្រីចង្រៃអូហើយបើលេងមកឃើញកំភៃចាំបងការពារមិនតែខ្វល់ទៅអីស្រីបកែប្រចាំបកែរឿងអញ្ចឹងហ៎កុំខ្វល់ច្រើនពេកនិយាយធំបងស្អប់មនុស្សស្រីណាមុខចាស់ចាស់ដូចប្រពន្ធបងណាអាប្រេចងាយហ៊ានថាយើងមុខចាស់ផងហ៎លិនលិនចង់ធ្វើអីបងនឹងកុំធ្វើអីបងណាលិនបងសំបោ លីនកុំធ្វើអីបងណាលីនលីនលីនកុំធ្វើពួកយើងណាលីនណាពួកយើងស្រ័យគ្នាខ្លាំងណាលីនខ្ញុំសំបងណាលីនណាបាត់បាត់មែនណាលីនអឺយល់ព្រមមកគេខ្លាចជាពុនបងម្នាក់ទៀតទៅណាលីនណាកុំធ្វើអីបងណាលីនណាបងសំបងបាត់បាត់ទាំងអស់គ្នាណារ៉េនេះលីនណាថ្ងៃហ្នឹងនេះឯងត្រូវតែស្លាប់លីនលីនអត់ទេនឹងស្រីចង្រៃ បងណាលីនលេងកុំណាលេងលេងងាប់ទៅពួកមីប្រពន្ធចាលេងស្លាប់ស្លាប់តែស្លាប់តែយូស្លាប់តែ ដីមានស្រីរ៉ាលួចមានស្រីហ៊ានបាត់ចិត្តអូននៅក្នុងយូសាប់ផងហ៎ក្នុងយូសាប់សិតតែសេះខ្លាំងខ្លាំងដាក់ប្រពន្ធច្រាំងប្រពន្ធឲ្យដួលទៀតហីខ្ញុំនឹកឃើញហើយខាងឡើងញ័រសាច់សំណាងណាក្នុងយូសាប់តែយ៉ាងណាចង់សងសឹកជំនួសយូសាប់សិតបាត់ចិត្តគេក្នុងយូសាប់ហើយ លក់ស្រួលនេះជំនឿសំសឹកមកអូអូអូជួយទៅពលលិនមិនវាយបងចឹងបងយកសាប់ឯមកគេវិញមកអូហួយលុះព្រលឹងអស់លីង សំណាងឯងគ្រាន់ជាការយល់សប្តិបើមែនតែនវិញណាអូនមិនលើកលែងឲ្យទេរ៉ាឯង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 ជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ Let's go ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Let's go រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត តង់ហ្នឹងមិញមើលអត់ឃើញអឺលេណេសូមរំខានម៉ាយាឯនេះដែលមកផ្ទះនេះសង្ឃឹមថាលិនមិនចិត្តអាក្រក់ចំពោះខ្ញុំទេមែនអត់អអូអញ្ចឹងខ្ញុំសូមចូលទៅខាងក្នុងឯណាពួកដេសាឯអាកាសធាតុក្តៅមែនតើអត់ចេះចូលចិត្តនៅបែបហ្នឹងឯងទៅខាងក្នុងឯណាអរគុណច្រើន នេះរីណាបន្ទប់ដែលខ្ញុំហើយលីនពួកយើងបានរៀបចំសម្រាប់រីណាអញ្ចឹងបើសិនជាមានអីខ្វះខាតអាចប្រាប់ពួកខ្ញុំបានណាមីចាប់ដៃប្តីខ្ញុំទៀតស្ងប់អារម្មណ៍លីនរ៉ាខ្ញុំអរគុណច្រើនណាស់ណានេះខ្ញុំមានអារម្មណ៍ថាដូចជារំខានរ៉ាដល់លេនេះមកសុំស្នាក់នៅផ្ទះរ៉ាហើយមកឲ្យរ៉ាវាក់រិសាខ្ញុំទៀតអរគុណនេះណាអត់អីទេព្រោះថាធម្មតាទេបើរីណាមិនតល់ទេរីណាក៏មិនពឹងពាក់ពួកខ្ញុំដែរមិនចឹងដែរ ចាមែនហើយប៉ុន្តែបបាម្ចាស់ផ្ទះដែលគួរឲ្យស្រឡាញ់ហៅចិត្តបានដូចជារ៉ាបែបនេះណាខ្ញុំចង់នៅយូរយូរអាចថានៅអស់មួយជីវិតក៏បានព្រោះមែនតើទៅរីណាពឹងពួកខ្ញុំតែម្ដងមកកាលទេមិនរហូតណាណោះមិនហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លួនឯងដូចដុំលីមួកព្រោះអត់មាននិយាយមកខ្ញុំសោះតែពីរអ្នកហ្នឹងចឹងអូយមិនចឹងឯងលេនមិននិយាយចឹងហេ នេះមកពីខ្ញុំធ្លាប់តែចិត្តស្និទ្ធស្នាលជាមួយនឹងរា ការនៅធ្វើការមួយគ្នាហ៎ទៅខ្ញុំភ្លេចថា មានលិននៅក្បែរនឹងដែរអូយសំតោសមែនណាអឺយ៉ាប់ណាស់ខ្ញុំនេះតែកំញឹកពេកលឿនព្រោះខ្ញុំក៏ហួងហើយប្តីខ្ញុំដែរណាលិននិយាយចឹងនិយាយការប៉ັດតែតែមើលទៅលីណាដែលជាសុបាយចិត្តណាសុបាយអមហ៎ បានមិននៅតែគេសบายចិត្តខ្លាំងមើលតើប៉ងទុកឲ្យ4 10ឆ្នាំមុនលិនមិនក៏និយាយអញ្ចឹងខ្ញុំមិនណាទៅប៉ងទុកហ៎ខ្ញុំក៏មិនចង់ដូចគ្នាប៉ុន្តែមកពីខ្ញុំវាតន់នឹងណារ៉ាមែនទេលីណាលីនក៏ចង់និយាយថាលីណាមកភ្លាមភ្លាមពេកហើយពួកយើងបានធៀមអីទុកគ្រប់គ្រាន់សម្រាប់លីណាទេដែលសារតែពីដើមឡើយធ្លាប់តែនៅ3អ្នកប៉ាម៉ាក់កូនអញ្ចឹងណាមែនតាគេមាននិយាយអីគេនិយាយលេងសោះម៉េច ណែនៅផ្ទះគេហ៊ានធ្វើចិត្តឲ្យធ្ងន់តិចទៅម្ចាស់ផ្ទះគេនិយាយអីកំសើទុកក្នុងចិត្តពេកវវក្តៅកាហាយវិចវ៉ាលីចេញទៅវិញទាំងយប់លីននិយាយគ្នាអីតាចុះអូនមាននិយាយអីណាអូខេរីណាអញ្ចឹងអឺពួកខ្ញុំសុំចេញទៅក្រៅសិនណាតាមសំណួរ ធ្វើជាអោបថើបប្តីឡើងណែនណែនថាតែគេមិនដឹងថាស្រឡាញ់ប្តីខ្លាំងបើបានរ៉ាលួចមានស្រីនេះប្រកាសជាល្អហើយវាប្រកាសជាយំឈួតហើយមើលទៅនាងនេះស្អីគុំទាំងនេះជាក្រនំនេះគេហៅនឹងមកគេកូន បាទប៉ាគេហៅនំគមយ៉ាឆ្លាតបាក់គេនេះអូខេចុះមួយនេះមួយនេះនឹងមួយគេនំនឹងគេធ្វើពីផ្លែឈើមួយយ៉ាងអាផ្លែនឹងពេលវាទុំសបកវាពណ៌លឿងហើយខាងក្នុងពណ៌សហើយគេយកវាមកធ្វើនំហើយផ្លែហ្នឹងណាកូនឯងក៏ចូលចិត្តញ៉ាំដែរមិនតែកូនឯងឯងសំបីតែស្វាក៏វាចូលចិត្តញ៉ាំផ្លែហ្នឹងដែរនំអីគេ អូនំសងចេកអាយ៉ារបស់គេបកានេះចឹងកូនសួរប៉ាវិញមិនបាននំក្រូចអត់មានក្រូចនំនំចឹងអូប៉ាគេថាប្រហែលដោយសារដោយសារនំហ្នឹងរៀងវាដូចផ្លែក្រូចអញ្ចឹងហើយបានចាស់ចាស់ពីដើមគាត់ហៅនំក្រូចនំក្រូចហើយយើងជាប់ឈ្មោះហៅមកដល់ឥឡូវទៅយល់ដែរកើនបាទ ធ្វើឲ្យគេនឹងដូចសុបាយមែនអូខ្ញុំកំពុងបរៀនកន្រោឲ្យគេស្គាល់នំខ្មែរអូអញ្ចឹងហ៎ខ្ញុំក៏អត់សូវប៉ុនស្គាល់នំខ្មែរដែរអញ្ចឹងខ្ញុំសូមធ្វើជាសិស្សបោះរាផងមែនអត់មីងរីណាចាស់ហើយចាញ់តែខ្ញុំទៀតអត់ស្គាល់នំខ្មែរខ្ញុំស្គាល់នំខ្មែរច្រើនមុខណាអឺផាជាមកពីមីងត្រឡប់តែញ៉ាំនំបរទេសអត់ស្បានញ៉ាំនំខ្មែរទៅមិនសូវជាស្គាល់ក៏ចឹងអត់ល្អណា ម៉ាក់ព្រីនំតាំងទូចឲ្យញ៉ាំនំខ្មែរនំខ្មែរឆ្ងាញ់ណាកូនរកុំថាមិនចឹងកូនធម្មតាមនុស្សយើង ការចូលចិត្តញ៉ាំផ្សេងផ្សេងគ្នាដោយសារប៉ាហើយម៉ាក់ចូលចិត្តញ៉ាំនំខ្មែរអញ្ចឹងហើយបានព្រៀនឲ្យកូនរចេះញ៉ាំនំខ្មែរដែរហ្នឹងណាចាំមានន័យថាម៉ាក់របស់មីងរីណាបរៀនឲ្យមីងរីណាញ៉ាំនំបរទេសមើលទៅបានស្គាល់នំខ្មែរកូនរ ធ្វើអីរ៉េខ្ញុំអបកាន់នេះហើយជីមកពីខ្ញុំត្រឡប់តែញ៉ាំនំបរទេសខ្លាំងពេកទៅមិនសូវស្គាល់នំខ្មែរបែបហ្នឹងបើមីងរីណាចង់ស្គាល់នំខ្មែរចាំខ្ញុំបរៀនណាខ្ញុំស្គាល់នំខ្មែរច្រើនមុខណាខ្ញុំស្គាល់នំសំចេកសំជ្រូកនំគមនំកោនំលពៅនំបាទកូនបាទបាទដឹងតែខ្លួនឯងឆ្លាតហើយតោះឥឡូវយើងជប់រៀនពីនំហើយយើងមករៀនពីសត្វព្រៃម្ដងតោះកូន ណាអញ្ចឹងរ៉ានៅភៀងកូរ៉ូសិននេះខ្ញុំសុំទៅធ្វើម្ហូបសិននេះបាទឆ្លាតណាស់កូនម៉ែច្រកាត់តាមម៉ែគ្មានខុសអីបន្តិចទេអាក្មេងនេះបកកាច់ខាងមើលងាយគេបែបនេះចាំមើលណា ពីអ្នកម៉ែកូនឯង ហេវ៉ានិងកូឡូជិះចាស់ទាំងអស់ចិត្តក៏ទៅក្តីសុខដល់ហើយណាមនុស្សស្រីអត់មានអីក្រៅពីធ្វើម្ហូបឲ្យប្តីហើយនឹងកូនញ៉ាំទេនំជូននិត្រៃ ឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើងស្ទីងជីវិតប្រកបដោយភាពស្វាហាប់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ទឹកដោះក៏ជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់ Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចង់មកអាក្រងមិនតន់នឹងរីណាចូលមកធ្វើអី ខ្ញុំចូលមកចង់សុំលិនមកស្លដែរណាមេព្រោះខ្ញុំឃើញថាលិនស្លឲ្យរ៉ាញ៉ាំរាល់ថ្ងៃហើយតើខ្ញុំចង់សាកម្ដងលិនខ្ញុំធានាថាខ្ញុំនឹងធ្វើឲ្យឆ្កួយឆ្ងាញ់ធ្វើកូនណាលិនណាអត់ទេបាច់ទេនេះជាតួនាទីរបស់ខ្ញុំស្រាប់ហើយខ្ញុំធ្វើឲ្យប្តីហើយនឹងកូនខ្ញុំញ៉ាំរាល់ថ្ងៃតើហើយណាមួយឌីណាឯងជាភៀវមិនបាច់ចូលមកទេខ្ញុំចង់រំខានខ្ញុំអាចធ្វើខ្លួនឯងបានបថយលិននេះខនរឿងតូចតាចតែមិនធ្វើដូចរឿងធំអញ្ចឹងអត់អីទេនិយាយមែនណា ខ្ញុំប្រាប់ហើយតាថាខ្ញុំជាអ្នកធ្វើចាំបាច់មកដដើមទូនីតិខ្ញុំធ្វើមហូបធ្វើអីទៅអង្គុយនៅក្រៅឲ្យស្ងៀមស្ងៀមទៅលេននេះគាត់ធ្វើមហូបសោះហ្នឹងមិនក៏ប្រាប់ពីថាដណ្ដើមហ៎ No មិនអញ្ចឹងឯនេះពាក្យថាដណ្ដើមគឺលូត្រាតែដណ្ដើមរបស់ណាដែលសំខាន់សំខាន់ហើយពិសេសណាលេនទៅគេហៅថាពាក្យដណ្ដើមស្អីគេស្អីគេរបស់សំខាន់សំខាន់ស្អីគេមានន័យថាម៉េច ចេះតែនិយាយលេងសោះហ្នឹងឯងកុំចាប់អារម្មណ៍អីអមអត់ខ្ញុំជួយធ្វើវិញណាព្រោះខ្ញុំដឹងថា ខ្ញុំមកទីនេះលេងក៏មិនសូវជាពេញចិត្តប្រមាណដែរទើបខ្ញុំមិនចង់ធ្វើជាមនុស្សអបយោដេកស៊ីតែគេបែបនេះមកខ្ញុំខ្ញុំក៏ធ្វើឲ្យមុនទៅលេងហាន់ស្ដាច់ឬមួយក៏ដាំតាក់រងាប់អារម្មណ៍ណាលីនឆ្នាំនេះឯងមានដំណំធំមួយគឺហាមររឿងប្រេះប្រាស់ស្ងប់ចិត្តស្ងប់ចិត្តនេះមិនមែនជារឿងធំទេ អូខេចង់ធ្វើអីធ្វើអីចង់ខ្ញុំទៅក្រៅអរគុណណាស់លេង គឺប្រកាសជាពិសេសខ្លាំងឯណាដោយសារតែខ្ញុំធ្វើម្ហូបដោយខ្លួនឯងណារសញ៉ាំមិនច្រើនច្រើននោះឆ្ងាញ់ខ្លាំងណាស់ណាហើយចំណែកកូនរបស់ម៉ាក់ក៏ត្រូវញ៉ាំបានច្រើនច្រើនដូចគ្នាណាកូនណានេះឆ្ងាញ់ណាស់នេះរីណាអត់អីទេរីណាដូចញ៉ាំខ្លួនឯងទៅខ្ញុំអាចដូចញ៉ាំខ្លួនឯងបានមីរ៉ានេះទៀតហើយបូកាខាងខ្លាចចិត្តគេណាខ្លាចធ្វើស្អីហ៎រ៉េ ខ្ញុំដឹងណាថាការពួកយើងធ្វើការជាមួយនឹងគ្នារ៉ាចូលចិត្តញ៉ាំម្ហូបម្ជូរគ្រឿងសាច់គោនឹងមែនទែនព្រោះថាយើងអាសាទៅខាងក្រៅជាមួយនឹងគ្នាអញ្ចឹងក៏ខ្ញុំឃើញរ៉ាកំងញ៉ាំរហូតហ្នឹងប៉ុណ្ណាខ្លាចចិត្តច្រើនណាស់យើងហ្នឹងអញ្ចឹងមានន័យថាអាសាទៅញ៉ាំអីក្រៅមួយគ្នាចាប៉ុន្មានណាការធ្វើការជាមួយនឹងគ្នារ៉ាចូលចិត្តញ៉ាំស្លនឹងខ្លាំងណាស់ហើយមួយទៀតខ្ញុំដឹងថា ក្រោយពេលដែលរ៉ាញ៉ាំបាយថ្ងៃត្រង់រួចរ៉ាចូលចិត្តញ៉ាំទឹកក្តៅអ៊ុនអ៊ុនមែនអត់ព្រោះថាគេចូលចិត្តថែរៀងណាស់ខ្លាចខ្លួនឯងធាត់មែនតែនហើយពិសេសមួយទៀតណារ៉ាអត់ចូលចិត្តញ៉ាំនំផ្អែមផ្អែមនៅក្រោយពេលបាយហើយព្រោះខ្លាចធាត់មែនអត់រ៉ាទាំងអស់ហ្នឹងសតលិនប្រាប់ខ្ញុំឲ្យធ្វើតាតាំងពី នៅសង្សារគ្នាមកម៉េះកតើលេងនេះពូកែដល់ហើយណោះគ្រប់ក្រងប្តីសំបីតែ របស់របរញ៉ាំអានឹងគេអត់ហៅថាគ្រប់គ្រងផងគេហៅថាអូទៀនធម្មតាតើមហូបដែលគេលើកប្រគេនទៅដាក់ដល់មុខវាអាចល្អក៏ថាបានដែរពេលខ្លះឃើញមហូបដែលនៅលើតោស្អាតតំណងមានក្បាច់ក្បូររចនាធំធៅប៉ុន្តែរសជាតិអាចនឹងជូរហើយប្រកបទៅដោយមេរោគ កតែលេងនេះប្រហែលជាប្រសពនឹងការហាត់ធ្វើគ្រឿងម្ហូបហើយមើលទៅសុំតសាពិតមែនណាចាបកាយខ្លាំងនេះចាអរគុណខ្ញុំស្រីមេផ្ទះខ្ញុំត្រូវទៅបកាយអញ្ចឹងហើយបើខ្ញុំអត់បកាយទេធ្វើម៉េចឲ្យប្តីខ្ញុំបាយផ្ទះរាល់ថ្ងៃបើមិនអញ្ចឹងទេប្តីប្រកាសជាដើរទៅញ៉ាំអីខាងក្រៅប្រលេចប្រឡំពេញនឹងអស់ហើយអឺតោះបងគិតថាយើងញ៉ាំបាយហើយលិនញ៉ាំបាយតោះរីណាញ៉ាំបាយតាអូនញ៉ាំតារ៉ា អឺអត់អីទេលីណាអត់អីទេញ៉ាំខ្លួនឯងខ្ញុំដួសនេះលីបងដួសហើយអរគុណប្តីសម្លាញ់ខ្លាចអូនហៅតដួសបាយអូនទៀតអូមកហូបទាំងអស់ហ្នឹងលីណាធ្វើហ៎សាក់ញ៉ាំមើលឆ្ងាញ់អត់ឆ្ងាញ់តាធ្វើមហូបបើការធ្វើមហូបចឹងបើមានប្តីមួយរបស់ខ្លួនឯងប្រហែលជាល្អមិនទេណោះ មែនអត់ប្តីមែនហើយមែនមែនអលីណាឆ្ងាញ់អូលីណាឆ្ងាញ់តើញ៉ាំហើយ មកសាក្តីមើលអូយលីនធ្វើអីខ្មាស់គេចារីណាមកឃើញម៉េចខ្លាចគេឃើញខ្មាស់គេអត់ខ្លាចគេប្រចាំមានណាអៀនគេអៀនអីរ៉ាខ្ញុំមានអារម្មណ៍ថាយើងឥឡូវខ្លាចនឹងខ្ញុំណាកាលនៅកន្លោះកមុំនៅសងសាបន្លំថើបគេរហូតដល់ពេលឥឡូវគាត់គេថើបវិញបន្តិចសោះធ្វើអីអីណាមើលក៏ប្តីតិចមកឈឺ អូចេះធ្នមគេទេប្តីវិញពួតខ្លួនឯងឡើងធ្នមខ្លួនឯងមានធ្នមប្តីយប់គេធ្នមចឹងអីតែឲ្យបាក់ផងនិយាយអីនឹងរ៉ាគេឡាមកស្ដាប់លើមិនទៅមកសាយតិចអស់នេះអូយអូអត់ រីងណាស់ធ្វើដូចខ្លួនឯងកន្លះកមុំអញ្ចឹងស្វិតទៅនេះកូនមួយអស់ហើយណាហើយនឹងស្រីប្រពន្ធលិនស្អីគេនឹងក៏មិនណយដែរច្រកញាក់ញាក់ធ្វើដូចខ្លួនឯងកូនក្មេងអញ្ចឹងមកមនុស្សប្រុសឃើញមនុស្សស្រីតែងខ្លួនបែបស៊ីស៊ីស៊ីស៊ីប្រលេះលើអាវតិចតិច ហើយរករៀងបែបនេះមនុស្សប្រុស100ទៅ1000នាក់ឃើញហើយប្រកាសជាបាក់ចិត្តលើចង្ខានទេវាមិនដែរទេហុចឲ្យប៉ុណ្ណឹងហើយមិនយកមានតែល្ងងទោះបីជាមនុស្សប្រុសស្មោះប្រពន្ធប៉ុណ្ណាក៏ដោយ តែបើឃើញមនុស្សស្រីស្អាតស្អាតល្អល្អបែបនឹងហើយបើមិនយកមានតែល្ងងពេកហើយមិនថាអញ្ចឹងទេ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 ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើងស្ទីងជីវិតប្រកបដោយភាពស្វាហាប់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់ Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងឬមកក៏រ៉ាមករ៉ានៅកាយមែនអត់យ៉ាងម៉េចកថាណាគេ កថារាប្តីខ្ញុំហ៎ខ្ញុំកថារាព្រោះអីពីរអ្នកខ្ញុំត្រូវនិយាយការងារមួយគ្នាតែប្តីខ្ញុំរវល់ហើយនឹងគាត់រវល់លេងជាមួយកូននៅលើផ្ទះតែខ្ញុំតនេតែខ្ញុំចូលមកសួរសុខទុក្ខទៅចង់សួរថាភ្ញៀវមានត្រូវការអីអត់ខ្លាចភ្ញៀវនិយាយដើមថាម្ចាស់ផ្ទះអត់យកចិត្តទុកដាក់បំរើអតីតដល់ខ្វះខាតអីទេហ្នឹងប្រាប់ខ្ញុំបានណា គ្មានទេមានគ្រប់អស់ហើយបើកងថាអត់ខ្វះអីច្បាស់ហើយហើយមកសួរអញ្ចឹងខ្ញុំគិតថាលីណាឯងខ្វះការប្រចាំមនុស្សមកនៅក្នុងផ្ទះគេណាមិនបានស្លៀកពាក់អីអញ្ចឹងមើលខើចលើខើចក្រោមសយាស្មាចង់ចេញដើមធំទាំងដែលដឹងថាផ្ទះនេះមានបុរស ដែលមានប្រពន្ធហើយហើយក៏មានក្មេងតូចទៀតហើយមិនក៏គ្មានការពិចារណាអីសោះអញ្ចឹងណែលេនហើយស្អីហ្នឹងហ៎គាត់តកាស្លៀកពាក់បែបហ្នឹងក៏ទៅដែរនេះខ្លួនខ្ញុំតាខ្ញុំទម្លាប់បែបហ្នឹងជារឿងធម្មតាហើយទម្លាប់បែបហ្នឹងវាជារឿងធម្មតាប៉ុន្តែទម្លាប់របស់មនុស្សវាអាចផ្លាស់ប្ដូរតាមស្ថានភាពដែរតើសំខាន់ម្នាក់ហ្នឹងចង់ប្ដូរអត់ហើយការដែលខ្ញុំប្រាប់នេះក៏ព្រោះតែខ្ញុំចង់ការពារក្រុមគ្រួសារខ្ញុំទាំងមូល ខ្លាចភ្នែកអ្នកដតីគេមើលមកថាអូប្រពន្ធល្ងងម៉េចបានបដ ாய் ឲ្យប្តីខ្លួនឯងនាំស្រីណែចង់ថាខ្ញុំស្រីខូចមែនអត់គិតអីក៏គិតទៅតាមបេះដូងតែគ្រាន់តែចង់ប្រាប់ថាជួយស្លៀកពាក់ឲ្យចិត្តចិត្តជាងនឹងផងបើសិនជាក្នុងទូកៅអៅអត់មានកៅអៅចិត្តចិត្តទេប្រាប់ខ្ញុំខ្ញុំរត់ទៅក្រៅទៅទិញកៅអៅកញ្ចុះយកមកឲ្យពាក់ ទោះបីតែអាវតិចូវារៀងថោកតិចក៏ប៉ុន្តែខ្ញុំជឿជាក់100%ថានៅពេលដែលបានពាក់នៅលើខ្លួនបូលីណាឯងហើយក៏អាវនឹងប្រកាសជាថ្លៃអូខេសង្ឃឹមថាអ្វីដែលខ្ញុំនិយាយទាំងអស់ហ្នឹងយល់ណាហើយជួយបដូរអេយ៉ាបតបដូរសម្លៀកបំពាក់ឲ្យស័ក្តិសមនឹងអ្នកមកសុំគេនៅផងយល់ហើយត្រូវចាំមួយទៀតថាក្នុងផ្ទះនេះមានបរិះដែលមានប្រពន្ធមួយដៃហើយជាប្តីខ្ញុំ ប្តីខ្ញុំឈ្មោះថារ៉ាយល់ស្អីណាស់ណាទេគាត់តែស្លៀកពាក់បែបនេះសោះក៏ទៅច្រើនណាស់ហេយ៉ាងម៉េចរឿងមើលក៏ខ្លាចខ្ញុំនេះវាស្អាតខ្លាំងពេកប្តីទុកចិត្តមិនបានហើយមកយកខ្ញុំវិញហ៎ អ្នកម៉ាក់កូនគេថៃចង់បានអីមកធ្វើច្បាច់យកចិត្តប៉ានេះថៃចង់បានអីនិយាយថងថងមកចង់បានអីហ៎ក្រប្តីសាក់ទេមើលថាប្រពន្ធចង់បានអីគេយ៉ាប៉ាកូនចង់បានឡានតិចមួយឡានតិចធំជាងមុនអូខេប៉ុនអើយចង់បានអីច្បាច់មកយកចិត្តប្តីទៅអីលុយប្តីទុកឲ្យទិញទៅប្តីមានតដាហាមណាអូយ គ្រាន់តែចង់ប្តីយកចិត្តបន្តិចសោះក៏ពិបាកមែនឡងបើយកលុយទៅទិញខ្លួនឯងទៅដែរអាហ្នឹងគេមានហៅថា surprise អុយប្រាខុសមុនឆ្ងាយពីមុនកាលើសរសាទិញនេះទិញនោះសាក់ដៃទិញអីមកលួងគេរហូតឥឡូវសូនប្រពន្ធនឹងអត់យកចិត្តប្តីនេះអើយមកឆ្ងល់ដែរនេះថាពីមុនទៅសង្សារចុះឥឡូវប្តីប្រពន្ធអីតើប្រពន្ធចង់ទិញអីដកទិញទៅលុយប្តីទុកឲ្យនឹងតែវាអត់ surprise យើងអត់មិនអត់យកចិត្តប្រពន្ធសាអញ្ចឹងអូខេឥឡូវប្រពន្ធចង់បានអីឥឡូវដូចហៀងហៀងមួយរយៈនេះដូចស្អាតកស្អាតកមកជានេះក្រូម៉ាក់កណៃស្អកកស្ងួតកកូនអូខេឥឡូវចាំបងទៅរកដាំទឹកក្តៅឈុំដាក់គ្នាអនឯងញ៉ាំណាឲ្យបាត់ឈឺកស្បាត់ស្អកកណាតោះកូនតោះ រ៉ាមិនលេងសើចទេណាអមិចវិញអញនិយាយមែនណាមិនបានគេនិយាយប៉ុណ្ណឹងហើយនៅអត់យល់ទៀតកូនរោកូនឯងមើលមកប៉ាប៉ាអត់យល់ម៉ាក់កូនឯងថងណាត្រូវអត់កូនម៉ាក់ស្ងួតកឈឺកហើយប៉ាទៅដាំទឹកគ្នាឲ្យម៉ាក់ញ៉ាំមិនប៉ាកូនត្រូវអត់កូនត្រូវអត់លេងចុះមកទៅយកបញ្ញាប់មកអូយបានហើយឈប់ឈប់ឈប់ឈប់ឈប់ភ្លាមឈប់ឥឡូវហ្នឹង ឥឡូវអូខេមិញហ្នឹងចាត់ទុកថាអូននិយាយទៅបងអត់សូវយល់ឥឡូវចាំស្ដាប់បងនឹងច្បាស់ម្ដងទៀតណាបងឃើញកអូនអត់ឃើញទេឃើញទេអឺកអូនដូចវារៀងតលាយតលាយវាអត់មានអីសោះមែនតាកតលាយឲ្យលងស្អាតមានស្នាមអីសោះឡើងសឡើងម៉ត់ហ្មងណាកូន Anacım bu koma. Cüstip, cüstip ha. Hmm, cüstip kopa. Men apa? Mak lip ai nang. Men ta, ana lip ai phẹp bông bông mong trong bàn co sò mọt đàn. Lip ai kì? Din. Ôi, bạn sẽ lip lẹ đầy. ក៏ chưa cho cảnh Linh tha co Linh វាវាសឲ្យលងស្អាតចុះបងទៅសឲ្យតែនៅចាំបានអីទៀតអូខេអូខេឥឡូវចែឥឡូវបងមើលដៃអូនមើលមើលដៃអូនឃើញអត់ដៃអូនរៀង slow slow វែងវែងតែដូចទលីទលាយបើមានអូយលីន អត់ទេណាលីនអត់ទេបងស្រឡាញ់ដែរឥឡូវអាឡូងសាឡូនស្អាតអត់មានស្នាមអីទាំងអស់មរៀម5ល្មមអាណៃលីនអត់មានទេណាអូនអាណៃគិតដូចគេចង់ទៅតដាក់មរៀមមួយទៀតលីនតាពេទ្យក៏គេអត់ធ្វើឲ្យយើងដែរអូនអុយអត់ទេបងស្រឡាញ់ដែរអញ្ចឹងអត់មានទៅតមរៀមតអីថែមទេណាអត់ទេតែប៉ុណ្្នឹងបានហើយណាប្រពន្ធបងសុំនិយាយពីថារឿងការងារឲ្យឆ្លាតហើយគាត់តែរឿងប៉ុណ្្នឹងសឹងហើយតអត់យល់ទៀត បានទេធ្វើនិយាយគ្នាប៉ាកនរោទៅគេងអូអូអូជួយគេគេគេគេសិនមកអើយយល់ហើយអាឡាញតែក្បាច់ក្បោបោបាច់អប្តីនឹងគិតឡើងបែកអូហូស្ទឹងចាំអានជៀនថ្មីមែនហើយចាំអាសាកមែនអើយចាំគប់បែកអូស្ទឹងប្រាប់ប្តីតាំងពីដើមអូខេចាំមកទីទីឲ្យព្រោះនឹងខ្លួនឯងសោះមិនដកទិញទេមែនទេ មានសេចក្តីសុខដល់ហើយណាយើងទុកពេលឯងមានសេចក្តីសុខសិនចុះព្រោះថាមិនយូរមិនឆាប់ទៀតទេសេចក្តីសុខគ្រួសាររបស់ឯងនឹងធ្លាក់មកលើយើងទាំងអស់នេះ មានអីណាលីនយកច្រឡំណាគ្មានអីពិតមែនទេលីនបងអាចធូបស្បិតក៏បានដែរបងមានបានធ្វើអីមួយលីនណាមែនថ្ងៃក្រោយបើចូលកន្ទប់ទឹកភ្លេចយកកសែងចូលស្រាប់តែចេញមកមិនបាច់ស្រែកឲ្យណាគេយកឲ្យទេបងមួយរីណាអត់បានតាំងចិត្តធ្វើអីប្រេបដាស់មែនណាអត់សុបាយចិត្តទេពេលឃើញរឿងនឹងដដែលដដែលញឹកញាប់ច្រើនដងពេកម្នាក់អីលីណាស្អីគេនឹងដូចមិនខ្ចីចម្លែកចម្លែកមើលទៅគេដូចស្រឡាញ់បងដោះអាវទៅ ដូចជាចង់ check កាមេរ៉ាមើលសិនចង់ដឹងថាម្នាក់ស្រីហ្នឹងវាធ្វើសកម្មភាពអីខ្លះថាមែនមែនលីណាថាទេមិនបានដល់គ្នាធ្វើរឿងអាខ្លួនហ្នឹងទេខ្ញុំចាស់លីនអត់ទេមិនសប្បាយចិត្តទៅខាងហ្នឹងមែនទេរងថ្ងៃហ្នឹងតែចង់មកទេ ជាប្រើពាក្យបាច់សោះអង្គើយពេលដែលនៅក្បែរគ្នាយូរយូរតែឃើញចំណុចអាក្រង់ពេលដំបងបងអងទូយ៉ាងណាក៏មិនថាឡើយក្រែងពួកយើងជាគូសុំត្រឹមអត់អោនបានហើយ មិនចង់សុំអ្វីឡើយក្រៅពីយល់សុំយល់ចិត្តគ្នា